អូនធ្វើអីណាយុទ្ធនាការយកកូនគឺត្រូវតែពិសេស នស្រីឬក៏កូនប្រុសឬក៏យកផ្លោះតែម្ដងមួយចំណេញដល់ទៅពីរអូនបានឃើញវិធីសាស្ត្រយើងគួរតែសាកល្បងអនុវត្ត នេះអូនរៀបចំផែនការគ្រប់យ៉ាង គឺត្រូវទៅតាមពេលវេលា ដែលយើងបានកំណត់ពិតជាបានសម្រាញ់ចឹងមែនទេអូនជឿថាអញ្ចឹងហ៎ចាត្រូវតែជឿឃើញទេចេងធ្វើផែនការទិញផ្ទះយើងក៏ទិញបានព្រោះយើងប្រឹងមែនអត់យើងធ្វើផែនការទិញឡានយើងក៏ទិញបានព្រោះយើងទាំងពីរនេះប្រឹងមួយទំហឹងហើយពេលនេះ ក៏វាដល់ពេលដែលយើងត្រូវសម្រេចផែនការទី3និងធំបំផុតនៅក្នុងជីវិតជាផែនការដែលចេញពីក្តីស្រឡាញ់ហេតុអីក៏យើងធ្វើមិនបាននោះមនុស្សស្រឡាញ់គ្នាការមានកូនមិនមែនជារឿងពិបាកទេ ពេលវេលាដែលចុកកូន គឺបានម្ដងហើយអូនត្រៀមខ្លួនរួចហើយ ម៉ាស៊ីនទឹកក្តៅមានមិនក៏បងមិនបើកបងចាំបាច់ទៅដាំហើយចូលមកលាយទឹកធ្វើអីទឹកក្តៅដែលដាំដល់ផ្ទាល់ដាញ់គឺជាទឹកក្តៅដែលចេញពីក្តីស្រឡាញ់ទឹកក្តៅដែលចេញពីម៉ាស៊ីន គឺជាទឹកក្តៅដែលច្នៃប្រឌិត ដែលគ្មានការលះបង់កម្លាំងនៃក្តីស្រឡាញ់របស់បងនៅក្នុងនោះទេ បងស្រឡាញ់អូន បងត្រូវតែមើលថែអូន ធ្វើអ្វីអ្វីដល់ផ្ទាល់ដៃទើបគេហៅថាការស្រឡាញ់ណាអូនបងឯងនេះតើអូនមិនចង់ឲ្យបងពិបាកបងអ្នកធ្វើបងមិនថាហត់ផង បងសុំត្រឹមតែដុសក្អែលឲ្យអូនកក់សក់ឲ្យអូន គឺបងលែងហត់បាត់ទៅហើយតោះទៅមួយទឹកតែ ដល់ក្អែលហើយហេតុអីក៏បង ជាប្តីល្អយ៉ាងនេះបាទដឹងថាមានបរិសល្អម្នាក់នេះនៅលើផែនដីនេះ អូនគួរទៅរៀបការជាមួយបងឲ្យបានឆាប់ជាងនេះដើម្បីរកឃើញសេចក្តីសុខមួយនេះឲ្យបានលឿន Thank you. តែពេលនេះក៏មិនតាន់យឺតពេលដែរអូនសម្លាញ់អូនមានថាអីឯណាគ្រាន់តែមាន អារម្មណ៍ថាមួយ ថ្ងៃមួយថ្ងៃដែលនៅជាមួយបងវាមានតម្លៃខ្លាំងណាស់អញ្ចឹង បងអាចសុំអីពីអូនម្យ៉ាងបានហើយនៅសុំអីគេគឺ គឺយកកូនទៅណា ប្រញាប់យកកូនធ្វើអីយើងតែតែទិញបានផ្ទះជាមិនគួរយកកូនមកជិះម៉ូតូហាត់ក្តៅហាត់ភ្លៀងទេបងចង់ឃើញកូនបងលំបាកមែនទេយើងត្រូវតែរួមគ្នាសន្សំលុយចាំពេលដែលទិញបានឡានជិះសិនទៅនៅពេលដែលកូនកើតមកគេនឹងមានសុវត្ថិភាពល្អបងនឹងធ្វើតាមអូន ដុសខាងមុខបានអត់ហេឡូសម្រាប់ចិត្តទាំងអស់គ្នាតិចទៀតយើងចាប់ផ្ដើម live អីវ៉ាន់ថ្មីហើយណាអឺគឺថាមាន promotion ពិសេសពិសេសហ្មងអូខេចាំឲ្យមានអ្នក view ឲ្យបានច្រើនជាងនេះសិនណា ប្រូម៉ូសិនថ្ងៃនេះគឺថាឲ្យកប់កប់តែម្ដងអូកុំភ្លេចជួយសៀម្នាក់មួយផងណាបាទស្រឡាញ់កុំភ្លេចជួយទម្លាក់លេខមុនគេមកណាបាទមិនចឹងទេគឺបានទៅលើអ្នកផ្សេងហើយណាបងមកអញជួយមើលតិចមើលដូចចាំភ្នែកមិនទេនេះបងអញសេរីភ្លឹងឲ្យខ្ញុំតិចមើល មិនបាច់ទេបងមិនបាច់ទេចាំទុកឲ្យខ្ញុំកត់ខ្លួនឯងខ្ញុំឡាយបដាកត់បដាទៅណាបងឯងជួយឲ្យបានឲ្យភ្ញៀវទេបាទអញ្ចឹងបងទុក ទឹកដោះគោនិងផ្លែឈើនៅត្រង់នេះហើយណាចាចាចាតាតាតាប្រម៉ូសិនមកដល់ហើយណាសៀឡាងសៀឡាងសៀមួយសៀមួយមកណាគឺថាកំបងភ្លាមយកតែឲ្យភ្លាម តែម្ដង សម្រាប់ជាពិសេសគឺអ្នកដែលនៅក្រុងភ្នំពេញតែម្ដងណាដាលេទូអូខេអូខេប៉ៅរបស់ដែលអូនអញចង់បានមួយណាទៅលាក់លេខមកណាអូនអញចង់បានមួយណាអូនអូខេទៅបានអូនណាបងតាអូបងកុំភ្លេចនេះបងអញភ្លេចអញហើយអូខេបងតាណាបាយបាយបាយបាយ ចាចាអូអូខេបងមកអញយកមួយណាអូខេលីដាអូនអញយកពណ៌សឬពណ៌ខ្មៅអូន ស្លាប់ហើយហើយអើអស់លីងបើឲ្យលះដឹងលះប្រកាសជាបារម្ភស្លាប់ហើយ យ៉ាប់មែនឯងជិះត្រូវហើយគេមកបុកទៀតសញ្ញោស្រួលបួលហើយហ្នឹងមិនដឹងថាប្រញាប់ទៅណាគេហ្នឹង កុំឆេះអញ្ចឹង ពណ៌សអស់ហើយអូននៅតែពណ៌ខ្មៅទេហើយអូនយកពណ៌ខ្មៅទៅណាអូនតម្លៃពិសេសតែ16ដុល្លារទេណាអេស26 Go Progress ថ្មី ជូរអង្គមៀលឆ្ងាញ់ហើយផ្នែកភ្លឺច្បាស់អូយបើចោះអត់បានទេអូនហ្នឹងហើយអូខេអ្នកផ្សេងបើសិនចិត្តឆ្លាញ់តលាក់លេខមកណាអូខេតារារស្មី មិនយូរម៉េចបងអឺសុំទោសផងដែលខ្ញុំយកឲ្យបងឯងក្រោយគេណានៅបងណា XL បាទអរគុណណែបងលុយអាប់អូម៉ាច់ទេបងទុកចាក់សាំងទៅមែនទេបងអរគុណហើយណាបាន ឡូវចាំមើលរៀងបានបញ្យូរឲ្យបានច្រើនតិចនាងខ្ញុំនឹងយកកៅអៅខាងក្រៅនេះឲ្យបងប្អូនបានមើលទាំងអស់គ្នាណាអូខេនេះចានេះគឺជាម៉ូតដែលតើបនាំចូលថ្មីគឺស្អាតមែនតែនឃើញអត់នេះនិយាយទៅវាមានកង្វត្តនៅកន្លែងនេះគឺវាពាក់ទៅវានៅត្រឹមជង្គង់នេះតែម្ដងចឹងបើសិនជាស្រឡាញ់ជួយតម្លាក់លេខទាំងអស់គ្នាមកណាចាហ្នឹងហើយខ្ញុំលើកទូរស័ព្ទមុនអូសួស្ដីបងចា ចាប៉ុសហ្នឹងហើយបងអត់មានពណ៌ខ្មៅទេបើមានពណ៌ខ្មៅខ្ញុំចូលមួយទៀតបាទអរគុណអូចាអត់អីទេចាំតម្លាក់លេខទូរស័ព្ទមកណាចាំខ្ញុំកាត់ជូនណាយកមកដែរអូខេមានពណ៌សអត់អត់មានពណ៌សផងបង មានតែពណ៌ខ្មៅឥឡូវមកឯងយកពណ៌ខ្មៅទៅណាខ្ញុំដាក់លេខពណ៌ខ្មៅឲ្យណា អសុស្រ័យសុំទោសដល់ញ៉ាំយូរខ្ញុំជិះឡានមកជុំមិញចេះតែឆ្ងល់បងនេះមែនទេបានចាបងនឹងអរគុណហើយណាចាអរគុណ ហេឡូហេឡូហេឡូសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះសប្បាយចិត្តណាស់ថ្ងៃនេះឡាយពីអ្នកតែម្ដងនេះចាជួយ share ទាំងអស់គ្នាមកឲ្យវាបានច្រើនផានីជួយ share មួយផងណាផានី share ឲ្យថៃផងអូខេហេឡូចាសុខសប្បាយអត់សុខសប្បាយតាថ្ងៃនេះមានការលក់ខោអាវហ្នឹងហើយថ្ងៃនេះណែមាន promotion ពិសេស សម្រាប់ថ្ងៃនេះអ្នក share ហើយហើយថេកឲ្យ10នាក់នឹងទទួលបាន បញ្ចូលតម្លៃ10% Yes 10% 10% 10%អញ្ចឹងកុំភ្លេចជួយ share ទៅអស់គ្នាណាបញ្ចូលតម្លៃច្រើនមែនទេណាជួយ share share មួយ share មួយឲ្យបានបញ្ចូលបានច្រើនតិចមើលអរគុណលីនដាអរគុណវិបុលសួស្ដីបងវិបុលជួយទិញកៅអៅខ្ញុំមួយមកបងហ្នឹងហើយទៅមកដល់ថ្មីហ្មងហ่าបងស្អាតមែនតើណាអរគុណនេះនេះអានេះខ្ញុំឆ្លាញ់ខ្លាំងមែនតើតម្ដង ខ្ញុំឆ្លាញ់វាខ្លាំងគឺម៉ូតនេះមានដៃវែងនេះមានឡែបពីមុខទៀតនិយាយទៅគឺស្អាតមែនតើកាត់ដល់នាងខ្ញុំផ្ទាល់តែម្ដងចា៎គឺជាម៉ូតអាប្រេនតែម្ដងណានិយាយទៅបងបងសាក់ដាក់ខ្លួនណាឃើញហ៎និយាយទៅចា៎គឺគាត់លអាយនេះឲ្យបងប្អូនមើលតែម្ដងចា៎អានេះអានេះអានេះអានេះខាងក្រោយទេអត់ទេអាហ្នឹងខាងមុខតែបងអានេះខាងមុខចា៎បែបនេះអញ្ចឹងហ៎ចា៎ម៉ូតហ្នឹងគឺអញ្ចឹងច្រឡំអានេះទេអានេះទេខាងមុខអ្នកណា ពាក់លើខាងមុខនោះ ណាគេពាក់អញ្ចឹងហីម៉ូតនេះខ្ញុំឆ្លាញ់ខ្លាំងមែនទែនតែម្ដងចាអូនិយាយទៅគឺឆ្លាញ់អាយស្រីបាទខ្ញុំចិត្តចង់មានប៉ុណ្ណឹងខ្ញុំពាក់អាវនឹងតែម្ដងណាចាំទិញអាយស្រីឲ្យបងពាក់មួយអូចាំបងអត់ទិញខ្ញុំទុកអាវនឹងឲ្យគាត់ពាក់ឯនេះសាទេអូនស្អាតណាស់ថ្មីចេះ បំផុតក្តីសម័យរបស់យើងបានខ្លាចជាការពិតហើយណាប្តីសម្លាញ់ញ៉ៃឈាមរបស់យើងពីមួយឆ្នាំនេះចេញជាផ្លែផ្កាហើយឡាននៅក្នុងក្តីសម័យរបស់យើងមិនថ្លៃទេតែជាឡានដែលកាត់ចេញពីការខំប្រឹងប្រែងរបស់បងហើយនឹងអូនណាពេលឃើញអូនសប្បាយចិត្តបាននេះបងក៏មានសេចក្តីសុខដែរលែប៉ុន្តែបងចង់ប្រាប់អូនថា សេចក្តីសុខរបស់បងពិតប្រាកដបងចង់រស់នៅជាមួយអូនសម្រាប់លុយកាក់ទ្រព្យសម្បត្តិវាមិនសំខាន់ណាស់ណានោះទេសម្រាប់បងបងនេះចាញ់យាយចឹងទៅកើតតែវាសំខាន់សម្រាប់ពួកយើងណាស់ណាព្រោះថាពួកយើងចង់មានកូនពេលវេលានៃការចង់បានកូនរបស់យើងគឺចិត្តមកដល់ហើយណា ប្តីសម្លាញ់តាយើងទៅហានីមូននៅកន្លែងណាទៅ ហានមូននៅក្នុងបន្ទប់យើងនោះអីកូនយើងនៅបានកើតមកនៅក្នុងផ្ទះយ៉ាងមានសេចក្តីសុខដោយមិនចាំបាច់បដូរកន្លែងបដូរបរិយាកាសនោះទេបងឯង ក្តីសម្លាញ់អូនធ្វើអីហ្នឹងយុទ្ធនាការយកកូនគឺត្រូវតែពិសេស Progress 26 Go Progress ថ្មីទឹកដោះកោជូអង្គមៀលឆ្ងាញ់ហើយផ្លែភ្លឺច្បាស់តែពួកយើងគួរតែយកកូនស្រីឬក៏កូនប្រុសឬក៏យកផ្លោះតែម្ដង 1ចំណេញដល់ទៅ2អូនបានឃើញវិធីសាស្ត្រយើងគួរតែសាកល្បងអនុវត្តនេះអូនរៀបចំផែនការគ្រប់យ៉ាង គឺត្រូវទៅតាមពេលវេលា ដែលយើងបានកំណត់ពិតជាបានសម្រេចចឹងមែនទេអូនជឿថាអញ្ចឹងហ៎ចាត្រូវតែជឿ ឃើញទេយើងធ្វើផែនការទិញផ្ទះយើងក៏ទិញបានព្រោះយើងប្រឹងមែនអត់យើងធ្វើផែនការទិញឡានយើងក៏ទិញបានព្រោះយើងទាំងពីរនេះប្រឹងមួយទំហឹងហើយពេលនេះក៏វាដល់ពេលដែលយើងត្រូវសម្រេចផែនការទី3និងធំបំផុតនៅក្នុងជីវិតជាផែនការដែលចេញពីក្តីស្រឡាញ់ ហេតុអីក៏យើងធ្វើមិនបាននោះមនុស្សស្រឡាញ់គ្នា ការមានកូនមិនមែនជារឿងពិបាកទេ ពេលវេលាដែលចុកកូនគឺបានម្ដងហើយអូនត្រៀមខ្លួនរួចហើយ លោកគ្រូពេទ្យខ្ញុំព្យាយាមគ្រប់យ៉ាងហើយហេតុអីក៏ខ្ញុំនៅតែគ្មានកូនទៀតរយៈពេល6ខែមកហើយសូមជួយណែនាំនិងជួយឲ្យយោបល់ខ្ញុំបន្តិចតើពួកយើង ត្រូវខិតខំប្រឹងប្រែងនិង ធ្វើអ្វីខ្លះបន្តទៀតទៅលោកគ្រូពេទ្យដើម្បីឲ្យការមានកូនគឺសម្រេចទៅតាមផែនការនិងការដែលចង់បានរបស់ពួកយើងនោះ អូនងើបញ៉ាំថ្នាំទៅអូនឆាប់គេងទៅបងច្បាស់ជើងឲ្យណា តាមស្អីទៅចឹងត្រូវតែយកកូនណាពួកយើងមិនអាចពន្យាពេលបានទៀតទេយើងមានផ្ទះយើងមានឡាន មានអ្វីដែលយើងត្រូវការហើយ នេះជាពេលវេលាដែលយើងត្រូវយកកូនណាអូនសម្លាញ់ថ្ងៃនេះអូនឈឺអូនសម្រាប់សិនទៅបងនឹងមើលថែអូនឲ្យបានល្អអត់ទេយើងមិនអាចខកខានមួយថ្ងៃណាបានឡើយ យើងត្រូវតែព្យាយាមថ្ងៃនេះអាចជាឱកាសដែលយើងអាចមានកូនកថាបានដែរអូនសម្លាញ់អត់ទីអូនកំពុងតែឈឺអូនក៏មានសម្ពាធចំពោះខ្លួនឯងពីពួកយើងព្យាយាមមកមួយឆ្នាំជាងហើយហើយស្អែកនេះគឺ2ឆ្នាំហើយយើងនៅតែគ្មានកូនទៀតពេលមុនបងចង់បានកូន អូនតែងតែពន្យាពេលរហូតប្រាប់ថាចាំមាននេះ ចាំមាននងចាំមានកូនតែឥឡូវនៅពេលដែលពួកយើងមានគ្រប់យ៉ាងហើយម៉ែជាគ្មានកូនបងប្រាប់អូនមកថ្ងៃនោះលោកគ្រូប៉ែនិយាយអីខ្លះជាមួយបងនៅពេលដែលអូនចេញទៅបន្ទប់ទឹកបងលាក់អូនរហូត Oh, ក្តីសុខរបស់បងគឺបានរស់នៅជាមួយអូនតែយើងគ្មានកូនអូនស្រឡាញ់យើងអាចមានឬក៏គ្មានអ្វីដែលយើងចង់បានប៉ុន្តែយើងមិនអាចចោលគ្នាបានទេយើងត្រូវតែនៅជាមួយគ្នាមើលថែគ្នារហូតដល់ចាស់ តតែដល់ពេលដែលអូនព្រមព្រៀងថានឹងយកកូនអូនក៏គ្មានលទ្ធភាពយកកូនបងនៅនិយាយពាក្យថាការរស់នៅជាមួយអូនមានសេចក្តីសុខទៀតទេបងមានក្តីសុខយ៉ាងម៉េចតើបើបងចង់បានកូនអូនមិនអាចមានកូនតាមការចង់បានរបស់បងផងណា លះអូនធ្វើចិត្តឲ្យស្ងប់ទៅអូនស្ងប់មិនបានទេនៅពេលដែលផាន់កាវាប្រាជ័យបែបនេះណាអូនសម្លាញ់គ្រប់រឿងមិនមែនចេតបានតាមផានការរបស់យើងចង់បានគ្រប់ពេលនោះទេហើយអូន មិនត្រូវបន្ទោសខ្លួនឯងនោះទេ បើអូនមិនអាចមានកូនយើងក៏បំភ្លេចរឿងចង់បានកូននោះចោលទៅយើងគួរតែគិតរឿងតែមានសេចក្តីសុខជាមួយគ្នាវិញតែគេថាណាមនុស្សដែលគ្មានកូននៅពេលដែលចាត់ទៅនឹងគ្មានសម្បិតតែអ្នកចាត់ទឹកអើយជីវិតបែបនោះវាវេទនាខ្លាំងណាស់មានលុយក៏វាគ្មានអីអីដែរ យកល្អបងគាត់ទៅរកស្រីថ្មីទេអេស26 Go Progress ថ្មីទឹកដោះកោជូអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់មានមនុស្សស្រីច្រើនណាស់តែគេមាន សមត្ថភាពជាងអូនហើយ គេក៏មានលទ្ធភាពដែរមួយលានបាញ់មួយលានយប់នួនប្រាប់ថាបែកគ្នាចិត្តទៀមគេនិយាយថា ចាស់ទៅ គ្មានកូនគ្មានអ្នកចាក់ទឹកឲ្យផឹកតែក៏មាន គេនិយាយដែរថាពេលចាស់ទៅជាមួយគ្នាកាន់ដៃគ្នា មើលថែគ្នាគឺជាសេចក្តីសុខបំផុតនៅក្នុងជីវិត អូនមិនចាំបាច់ជឿបងទីសាឡបងរស់នៅជាមួយគ្នាដល់ចាស់ទៅ ទឹកក្តៅបងលីរួចហើយអូនអាចទៅមួយទឹកបានហើយណោះម៉ាស៊ីនទឹកក្តៅក៏មានងើបទៅដាំទឹកក្តៅយកមកលាយឲ្យអូនងូត ធ្វើបែបនេះមកតាំងពីក្មេងរហូតដល់ចាស់បងមិនហត់ទេអីប្រពន្ធសម្លាញ់គ្មានពាក្យថាហត់ទេ សម្រាប់មនុស្សដែលយើងស្រឡាញ់បងគឺបែបនេះតាំងពីដើមមកតោះ tôi muốn trật ổn Bây giờ nào hmm. Mà Coi mà ổn រហូតមកដល់ពេលនេះអូននៅតែមិនអស់ចិត្ត ហើយសឹងតែមិនជឿថាអ្វីដែលបងនិយាយនៅថ្ងៃនេះវាគឺជាការពិតអូនមិនបាច់តន់ជឿបងពេកទេពីព្រោះថាពេលនេះដង្ហើមចុងក្រោយវាមិនទាន់ដល់វាទាល់តែពួកយើង អាចកាន់ដៃគ្នាដល់ដង្ហើមចុងក្រោយ នោះចាំអូនជឿបងរឿងខ្លះអូនដូចជាមិនចង់ជឿទេ តែរឿងខ្លះអូនត្រូវតែបង្ខំចិត្តជឿដូចជារឿងដែលបងដាំទឹកក្តៅនឹងកំសៀវចាក់ឲ្យអូនងូតរាល់ថ្ងៃទោះបីជាមានម៉ាស៊ីនទឹកក្តៅក៏ដោយអូនជឿហើយ បងសម្លាញ់អូនទទួលស្គាល់ពាក្យថាក្តីសុខពាក្យថាសេចក្តីសុខដែលបងនិយាយនៅថ្ងៃនោះហើយតែ នៅរឿងមួយ ដែលអូនស្ដាយក្រោយអូន នៅតែមិនអាចបង្កើតកូនម្នាក់ឲ្យបងបានអូនសម្លាញ់បងមិនអាចស្ដាយក្រោយទេក្នុងការរស់នៅជាមួយអូន ស្អែកនេះពួកយើងទៅមើលព្រះអាទិត្យរះជាមួយគ្នាណាហើយកូនចង់ញ៉ាំអីចាំបងធ្វើឲ្យអូនញ៉ាំនៅថ្ងៃស្អែកណាអណ្ដាតអូនលែងដឹងរសជាតិហើយបងភ្នែកក៏ស្រវាំងមើលព្រះអាទិត្យក៏លែងច្បាស់កុំតែបានបងកាន់ដៃអូន តែពេលខ្លះអូននៅតែឆ្ងល់ហេតុអីបានជាភ្នែកអូនចេះតែស្វាងបងមិនស្វាងអញ្ចឹង បងអាចសុំអីពីអូនម្យ៉ាងបានហើយនៅសុំអីគេគឺគឺយកកូនទៅណាបញ្ញាប់យកកូនធ្វើអីយើងទៅទៅទិញបានផ្ទះយើងមិនគួរយកកូនមកជិះម៉ូតូហាត់ក្តៅហាត់ភ្លេងទេបង ចង់ឃើញកូនបងលំបាកបែបទេយើងត្រូវតែរួមគ្នាសន្សំឡើយចាំពេលដែលទិញបានឡានជិះសិនសិន នៅពេលដែលកូនកើតមកគេនឹងមានសុខភាពល្អបងនឹងធ្វើតាមអូនដុសខាងមុខបានអត់គេនិយាយថា ចាស់ទៅគ្មានកូនគ្មានអ្នកចាក់ទឹកឲ្យផឹកតែក៏មាន គេនិយាយដែរថា ពេលចាស់ទៅជាមួយគ្នា កាន់ដៃគ្នា មើលថែគ្នា គឺជាសេចក្តីសុខបំផុត នៅក្នុងជីវិតអូនមិនជឿទេអូនមិនចាំបាច់ជឿបងទីសាឡបងរស់នៅជាមួយគ្នាដល់ចាស់ទៅ បានឬក៏អត់ បងមានរឿងអីមែនអត់អីទេបងទៅដល់លើហើយណា ត្រឹមតែរឿងធ្វើឲ្យអូនមានសេចក្តីសុខទៅបានហើយរឿងផ្សេងទៀតវាជារឿងកំពេចកំពុកតូចតាចព្រោះយើងត្រូវនៅជាមួយគ្នាដោយមានសេចក្តីសុខតាមពាក្យសន្យានៅថ្ងៃរៀបការដែលយើងបាននិយាយគ្នាថា ចាស់ជាមួយគ្នា ពាក្យថាគ្រួសារ ចាប់ផ្ដើមពីមនុស្សពីរនាក់រស់នៅជាមួយគ្នាអ្នកខ្លះជួបគ្នាតែបន្តិចក៏បែកគ្នាបើសិនជាអ្នកមានឱកាសបាននៅជាមួយគ្នាបានយូរសូមប្រឹងប្រែងថែរក្សាដឹកដៃគ្នាកសាងអនាគតជាមួយគ្នារហូតដល់ចាស់កោងខ្នង នោះហើយជាសុភមង្គលគ្រួសារពិតប្រាកដទោះពួកគេមិនអាចមានលទ្ធភាពមានកូនក៏ដោយ